ចុំម៉ាយអលើកៃអូនអាយអូនសេចជប់លើកៃអូនអាយស្ដាប់កអោឆ្លើយគ្នាស្ដាប់កអើយអោឆ្លើយគ្នា ស្រគៀលអោទុំ Car Power ក្រុមហ៊ុនលក់និងបង់រំលោះរថយន្តនាំចូលផ្ទាល់ពីប្រទេសកូរ៉េតម្លៃក្រោមទីផ្សារ ទំនុកចិត្តខ្ពស់